សួស្តីបាទសួស្តីបងប្អូនយើងមកមើលពីអឺរបៀបអីឆាសាច់ជ្រូកសាសាឆាសាច់ជ្រូកម្ទេសសៀងហៃបាទឆាសាច់ជ្រូកម្ទេសសៀងហៃគឺជាម្ហូបមួយដែលគេចូលចិត្តអឺយកទៅទៅបម្រើភ្ញៀវក្នុងភោជនីយដ្ឋានបាទជាច្រើនវាមាននៅក្នុងភោជនីយដ្ឋានបាទនេះជាវិធីត្រួសត្រាសក្នុងការឆាសាច់ជ្រូកម្ទេសសៀងហៃបាទ យើងគឺតែយើងដាក់ដាក់ម្ទេសបាទដាក់ម្ទេសសៀមហៃណាសតម្ទេសសៀមហៃបាទគេដាក់ឆាឆាវាអីនេះពីរឿងម្ទេសហាវ៉ៃ3ពណ៌អញ្ចឹងយើងហាន់ជាសរសៃសរសៃសាច់ជ្រូកក៏យើងហាន់ជាសរសៃដែរយើងយកទៅបំពងយើងយកទៅបំពងវាសាច់ជ្រូកក៏ហាន់ជាសរសៃដែរយកទៅបំពងបាទយើងដាក់សាច់ជ្រូកចូលបាទជ្រូកចូលដាក់គ្រឿង ដាក់ថែមស្គរជីងទឹកស៊ីអ៊ីវបាទនិងស្រាចិនបាទហើយយើងឆាវាឲ្យសពបាទការស្រេចហើយយើងវាយម្សៅឆាចូលបន្តិចមកគឺការស្រេចមកវាយម្សៅឆាចូលមកគឺការស្រេចបាត់ទៅហើយនេះជាអឺ វីដេអូឃ្លីបមួយទ្រុសទ្រុសក្នុងការឆាម្ទេសសៀងហៃបាទឆាសាច់ជ្រូកម្ទេសសៀងហៃបាទហ្នឹងហើយបាទឆាដាក់ប្រអប់ឲ្យភ្ញៀវបាទនេះបាទអត់សូវបានព្រៀងអីប្រហែលទេហ្នឹងហើយបាទអរគុណរាល់ការទស្សនាបាទនេះជាសាច់ជ្រូកឆាម្ទេសសៀងហៃបាទ